បាទសួស្តីពុកម៉ែបងប្អូនទាំងអស់ថ្ងៃនេះមកបង្ហាញពាក់ព័ន្ធនឹងធ្វើចំណីដួងបាទនេះធៀបផ្សំមើលនៅក្នុងមេរៀននេះបង្ហាញអំពីរបៀបនៃការធ្វើចំណីដួងបាទបើបើអត់ទាន់អាចមកមើលខ្ញុំទៅសេមិនបានបាទអញ្ចឹងយើងត្រាំទឹកវាហើយយើងហាន់វាឲ្យម៉ត់ហើយយើងវាយវាបាទនោះមានញញួរយើងវាយវាទៅហើយយើងហាន់ហាន់ដូចគ្រួសារខ្ញុំគាត់ហាន់អញ្ចឹងបាទ ជាងហាន់ដល់ម៉ត់ទៅមិនម៉ត់ពេកទេវាអានេះគឺខ្ញុំប្រើដូងខ្ចីខ្ញុំមិនប្រើដូងទុំទេបាទខ្ញុំប្រើដូងខ្ចីហើយយើងយកមកត្រាំទឹកវា ដើម្បីច្របាច់អស់ជាតិចត់បានពេលដែលយើងរៀបហើយអីហើយលាយចំណីលាយអីហើយដូចនៅក្នុងមេរៀនខ្ញុំប្រាប់មិញអញ្ចឹងបានភាពសំរបស់វាហើយយើងដាក់កូនដាក់គួរសារខ្ញុំដាក់ដល់ទៅ10នេះ10គូបាទដាក់ដល់10គូ បើជាទូទៅគេដាក់តែ6គូឯងយើងដាក់10គូទៅវាបាននេះច្រើនយើងបានបងហើយបានកូនច្រើនហើយប្រសិនបើត្រូវការផ្ទៀលកទុយក្ពើខ្ញុំមានលក់ផ្ទៀលកទុយកពើបាទប្រសិនបើត្រូវការផ្ទៀលកទុយកពើគឺខ្ញុំមានសេវាកម្មដឹកជញ្ជូនដោយអត់គិតគិតថ្លៃ24ខែក្រុងបាទហើយនេះពេលដែលយើងរៀបចំចំណៃអីរួចរាល់អីហើយអីហើយអញ្ចឹងយើងអាចមើលនេះបាទនេះគាត់រៀបចំ ហើយគាត់ក្របមកកធុនមកកធុនរបស់គាត់បាទនេះគឺចំណុចដែលគាត់លបាយហើយហើយឥឡូវគាត់ចាប់ដើមដាក់មេទៀតហើយបើសិនបើចង់មើលរបៀបចែនឹងញីឬក៏ឈ្មោលអញ្ចឹងគាត់ដឹងគាត់ដឹងថាចែណាញីចែណាឈ្មោលអញ្ចឹង ប្រសិនបើបងប្អូនចង់ចាំអាចតាក់ទងតាមលេខទូរស័ព្ទរបស់ខ្ញុំបានបាទហើយបើសិនបើ មានចំណល់នៅចំណុចណាមួយហើយនេះបាទទៀងរៀងរៀបចំរួចជាស្រេចនៅបាទនេះពេលនេះយើងដាក់អញ្ចឹងអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូ